តោះចឹងឥឡូវយើងមករៀនជាមួយនឹងមេរៀនទី12ត្រូវគ្នាជាមួយនឹងមេរៀនយើងទី6បាទមេរៀនទី6រៀនបានច្រើនមែនទែននៅមកមួយទៀត7មេរៀនចឹងសង្ឃឹមថាយើងមានទុន សង្ឃឹមថាយើងមានទុន សម្រាប់អឺការស្វែងយល់បន្ថែមទៀតពាក់ព័ន្ធគ្នាជាមួយនឹង marketing ព្រោះពេលដែលយើងរៀនទីផ្សាររៀន business បើសិនជាយើងអត់ច្បាស់ទីផ្សារ ឬក៏អត់ចេះធ្វើទីផ្សារទេយើងមិនអាចលក់បានទេអញ្ចឹងនៅក្នុងនេះគឺអញ្ចឹងហើយបានគូជំរុញឲ្យយើងរៀនមេរៀនឲ្យបានច្រើនទ្រឹស្ដីនៅក្នុងការដែលយើងប្រើប៉ុន្តែជាជាមូលដ្ឋាន នៅក្នុងការដែលយើង apply គឺយើង apply ទៅលើ P ចំនួន4ជាទូទៅបាទ P ទី1មាន P product ឲ្យស្គាល់ product យើងឲ្យច្បាស់ទាំង product ថ្មី ទាំង product ចាស់ហើយទី2គឺពាក់ព័ន្ធជាមួយគ្នាជាមួយនឹង price strategy យុទ្ធសាស្ត្រថ្លៃណា price ហើយនឹងទី3គឺពាក់ព័ន្ធជាមួយនឹង delivery price delivery ហ្នឹងគឺជារឿងមួយដែលសំខាន់សម្រាប់យើងហើយដូចដល់ឥឡូវមិនថាយើងលក់ offline ឬក៏លក់ online ទេគឺតម្រូវឲ្យយើងមាន លក្ខណៈនៃការវាយតម្លៃឬក៏លក្ខណៈនៃការចែកចាយឲ្យតាន់បានតាន់ពេលវេលាហើយ លឿនរហ័សជូនអតិថិជនចឹងហើយនៅក្នុងមេរៀននេះគេនិយាយពី delivering customer value ចឹង channel ណាដែលអាច ផ្ដល់តម្លៃឲ្យអតិថិជនចឹង channel ណាខ្លះចឹងតាមរយៈតាមរយៈចំណងជើងនេះគឺសំដៅទៅលើ P place ណា P place អូខេចឹងចំណុចទី1 និយាយពី slide បន្ទាប់ គឺនិយាយពី content នៅ outline topic ពាក់ព័ន្ធគ្នាជាមួយនឹងមេរៀនយើងបាទអញ្ចឹងមេរៀនយើងចំណុចទី1គឺយើងតែយល់ពី supply chain and value delivery network នេះហើយដឹងពីបណ្ដាញការផ្គត់ផ្គង់ជាមួយនឹងបណ្ដាញក្នុងការចែកចាយទី2គឺសារៈសំខាន់នៃ channel ទី3អេយ៉ាបតហើយជាមួយនឹងអង្គភាពណាច្រកបែងចែករបស់យើង channel design decision ការសម្រេចចិត្តទៅលើ channel មួយទៀតការគ្រប់គ្រង channel ហើយនឹងចំណុចចុងក្រោយនិយាយពី logistic ឬក៏ supply chain management អាចំណុចហ្នឹងគឺសំខាន់ណាហើយនៅក្នុងមេនៅថ្នាក់នៅនៅ ឆ្នាំទី3យើងនឹងរៀនមុខវិជ្ជាមួយទៀតនិយាយពី supply chain management អានេះគេឥឡូវយើងរៀនឲ្យយល់ថាយើងទៅពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូនពាក់ព័ន្ធគ្នាជាមួយនឹងការ ចែកចាយទំនិញទៅឲ្យដល់ដៃអតិជនតែនៅពេលដែលយើងរៀនទៅដល់ supply chain management ឬក៏ marketing logistic ហ្នឹងគេចង់បង្ហាញនឹងគេចង់ប្រាប់យើងថាយើងត្រូវដឹកជញ្ជូនយើងត្រូវចែកទំនិញចែកចាយដឹកទំនិញចែកចាយទំនិញទៅឲ្យអតិជនដោយកម្រិតទាបឬក៏ចំណាយលុយអស់តិចហើយលឿន ដោយវិធីណាអញ្ចឹងចំណុចដែលយើងត្រូវរៀនគឺ supply chain management នេះឯងណានៅឆ្នាំទី3បានយើងរៀនអញ្ចឹងនៅក្នុងនេះគ្រាន់តែជាផ្នែកមួយដែលយើងយកមកបង្ហាញបន្ថែមទេ ថាយើងត្រូវមានចំណុចដែលពាក់ព័ន្ធគឺផ្នែក supply chain management ណាជាការគ្រប់គ្រង supply chain management ហ្នឹងវាមានសារៈសំខាន់យ៉ាងម៉េចនៅក្នុងមេរៀនទីថ្នាក់ឆ្នាំទី3គឺឆ្នាំទី3គឺយើងនឹងនឹងរៀនហើយថាគួរឆ្នៃយ៉ាងម៉េចឲ្យ លទ្ធភាពមានន័យថាចំណាយលុយតិចសេវាកម្មលឿនទៅដល់ដៃអតិថិជនហ្នឹងហ្នឹងមធ្យោបាយនៃការដឹកការរៀបចំប្រព័ន្ធក៏ដោយអូខេចឹងនៅក្នុងអោឡាយើងគឺมันលំអិតទេតកតងជាមួយនឹង management supply chain management អត់លំអិតដោយដែលគ្រូបាននិយាយហ្នឹងទេ គឺយើងក្រន់តែឲ្យស្គាល់ថាផ្នែកទីផ្សារគឺចាំបាច់ត្រូវតែគិតគូរទៅលើ supply chain management ដែលដឹកទំនិញចឹងហើយនៅក្នុងនេះនេះ supply chain management ហ្នឹងគឺជួយជំរុញឲ្យ customer ហ្នឹងគាត់ទទួលបានទំនិញបានយ៉ាងលឿនគឺផ្នែក delivery ចឹងស្វែងយល់បន្ថែម គឺយើងអាចបើក service delivery បានណាអូខេតោះមុននឹងយើងចូលយើងត្រូវយល់ពាក្យកੰលឹះពាក់ព័ន្ធគ្នាជាមួយនឹង supply chain ហើយនិង supply chain partner នៅក្នុងនេះអញ្ចឹង supply chain មាន supply chain partner ជាដៃគូអ្នកផ្គត់ផ្គង់ណាដៃគូក្នុងសង្វាក់ផ្គត់ផ្គង់របស់យើង supply chain consists of two type of partner តកតងជាមួយនឹងអ្នកដែលជាដៃគូក្នុងការដឹកជញ្ជូនរបស់យើងឬក៏ជាអ្នកផ្គត់ផ្គង់មានពីររបៀបណាមានពីរប្រភេទ ដែលមានខាងក្រោមហើយក៏ upstream ជាមួយនឹង downstream ណា upstream partner នេះ upstream partner គឺសំដៅទៅលើ supplier ឬក៏ partner ទាំងឡាយណា ដែលគាត់ផ្ដល់ព័ត៌មានក៏ដូចជាវត្ថុធាតុដើមឬក៏ផ្គត់ផ្គង់អីផ្សេងផ្សេងពាក់ព័ន្ធគ្នាជាមួយនឹងផលិតផលឬក៏សេវាកម្មរបស់យើងអញ្ចឹងអឺ channel យើងនៅក្នុងការដឹកជញ្ជូនឬក៏ពេលផ្នែកផ្នែកទិញ ផ្នែកដែលយើងទិញ ពី supplier មកអ្នកដែលជួយសម្រួលអីវ៉ាន់របស់យើងមកដល់យើងគឺគេហៅថា upstream partner ណា upstream partner អញ្ចឹងនៅក្នុងនោះសម្រួលអីខ្លះផ្នែកផ្នែកយើងទិញណាហើយមួយទៀតគេហៅផ្នែក downstream នេះ downstream partner ចឹងនៅក្នុងការដែលយើងក្នុងនាមយើងជាអង្គភាពហ្នឹងគ្រូញែកច្បាស់បន្តិចប្រាប់យើងអឺគណៈពេលដែលយើង ជា ក្រុមហ៊ុនមួយ យើងបើយើងជាអ្នកផលិតក៏ដោយក៏យើងត្រូវការវត្ថុធាតុដើម ពីមជ្ឈដ្ឋានខាងក្រៅដែរអញ្ចឹងឬក៏យើងថាទិញតំណែងមកយកមកស្តុកទុកនៅផ្ទះ ចឹងផ្នែកដែលទិញយកមកស្តុកទុកនៅផ្ទះមិនថា ទិញយកមកផលិតខ្លួនឯងឬក៏ទិញផលិតផលសម្រាប់ចុងក្រោយយកមកលក់បន្តក៏យើងតែទិញមកគឺយកមកស្តុក ស្តុកទុកឬក៏យើងអត់ស្តុកទុកក៏ដោយមានឃ្លាំងមានអីឬក៏យើងត្រូវ order តែផ្នែកដែលគាត់ជាដៃគូរបស់យើងគេហៅថា upstream partner ណា upstream partner អ្នកជួយសម្រួលអានឹងយើងទិញមក ដល់ពេលផ្នែកដែលយើងលក់យើងលក់តែឲ្យ consumer លក់តែឲ្យ consumer ហើយអ្នកដែលជួយ សម្រួលនឹងចែកចាយតំណែងយើងទៅឲ្យដៃគូទៅឲ្យ consumer គេហៅថា downstream partner ណា downstream partner អញ្ចឹងនៅក្នុងលំហនៃ ដំណើរការអាជីវកម្មយើងមាន buy side យើងមាន sell cell size យើងមានបាយ size យើងមាន cell size អញ្ចឹងនេះជា organization របស់យើងចាំ plate ណា organize organization របស់យើងនេះ customer គូតាំងដែរអក្សរ C នេះ supplier គូតាំងដែរអក្សរ S supplier organization ហើយជាមួយនឹង consumer អានេះខាងលើយើងតំណាក់តំណងទិញទំនិញទាំង raw material ទាំង component ទាំង part ទាំង information ទាំង final ទាំង everything ពាក់ព័ន្ធគ្នាជាមួយនឹងអាជីវកម្មរបស់យើងនេះពាក់ព័ន្ធគ្នាជាមួយនឹង organization របស់យើងហ្នឹងគឺយើងតំណាក់តំណងហើយយើងជជែកជាមួយគាត់ក្នុងការផ្គត់ផ្គង់ក្នុងការដឹកជញ្ជូនឬក៏ មធ្យោបាយអីក៏ដោយដែលពាក់ព័ន្ធយកទំនិញពីឬក៏និយាយថា intermediary អន្តរការី ដែលនៅក្នុងផ្នែកហ្នឹងគេហៅថា upstream partner ណាគ្រូតាំងដល់ U យ៉ាងដែរនេះ upstream partner UP ចាស់ UP ហ៎នៅផ្នែកខាងនេះអាខាងនេះគឺយើងផ្នែកទិញណានៅផ្នែកពី supplier ណាមើលណាផ្នែក supplier មកដល់ organization គេហៅថាផ្នែកទិញបាយសាយហើយនឹងបាយសាយខាងនេះគូតាំងដោយ DP downstream partner downstream partner ហើយពី organization ទៅ consumer គេហៅថា sales side ផ្នែកលក់ ផ្នែកលូបកន្លែងហ្នឹងអញ្ចឹងយើងទិញទំនិញពី supplier មកឆ្លងកាត់ឬក៏ចំណុចដែលជួយសម្រួលតំណែងរបស់យើងគឺគេហៅថា upstream partner ហ្នឹងអ្នកអឺសម្រាប់ supply chain partner អញ្ចឹង នៅក្នុងហ្នឹងគឺខាងគាត់ជួយផ្គត់ផ្គង់សម្រួលតំណែងរបស់យើងតាមរយៈផ្នែកហ្នឹងគឺគេហៅ buy side ដែលជួយ buy side ហ្នឹងគឺផ្នែកហ្នឹងផ្នែកខាងទិញដែលយើងទិញពី supplier យកមកទុកនៅក្រុមហ៊ុន ហើយពីក្រុមហ៊ុនទៅ consumer គេហៅថា sales side គេហៅថា downstream partner អូខេតោះមានឆ្ងល់ហើយមែនទេនឹងអឺ downstream partner ចង់និយាយពីអ្នកដែលយកពីផលិតផលខាងនេះយកមកចែកចាយឲ្យផ្នែកខាងអ្នកសេវាកម្មអីខាងតេជជនហ្នឹងគ្រូ យើងអ្នកជួយ សម្រួលពីយើងទៅអ្នកពីយើងអ្នកពីក្រុមហ៊ុននេះពីក្រុមហ៊ុនក្នុងនាមយើងជា ORG នេះ organization ដែលគ្រូនិយាយគឺ company ហ្នឹងយើងក្នុងនាមយើងជាក្រុមហ៊ុនឬក៏ជា អង្គភាពហ្នឹងគឺ យើងទិញដែលជួយ សម្រួល ពីយើងទៅដល់ consumer គឺគាត់ជាប្រភេទជា downstream partner ហើយជួយខាងផ្នែក sales side ហ្នឹងដែលយើងលក់យើងខាងនេះយើងលក់ឲ្យអតិជនខាងនេះយើងទិញពី supplier យើងទិញពី supplier លក់ទៅឲ្យអតិថិជនទិញពី supplier លក់ឲ្យ consumer ណានេះអញ្ចឹងដាក់បាយទិញពី supplier លក់ទៅឲ្យ consumer ហើយអ្នកដែលជួយសម្រួលទាំងអស់ហ្នឹងគេហៅថា ខាងផ្នែកបាយសាយនេះផ្នែកទិញណាផ្នែកទិញគឺគេហៅថា upstream partner downstream partner គឺផ្នែកលក់ដែល យើង ទាញពីអង្គភាពទៅ consumer ហ្នឹងតែចាំអញ្ចឹងអូខេតោះអញ្ចឹងទៅទៀតណានេះតើពនជា slide បន្តគឺនិយាយពី supply chain and value delivery network ពាក់ព័ន្ធជាមួយនឹង network របស់យើងអញ្ចឹងនៅក្នុងនេះ from supply chain to demand chain នេះពីការពីសង្វាក់ផ្គត់ផ្គង់ទៅសង្វាក់ តម្រូវការអ្នក make and sell supply chain គឺ make and sell supply chain គឺ make and sell ធ្វើការដោះដូរហើយនឹងទិញលក់រួមបញ្ចូលទាំង raw material product អញ្ចឹងផ្នែក supply នេះអញ្ចឹងក៏អត់ខុសគ្នាប៉ុន្មានដែរ D demand មិញណា upstream គឺផ្នែក supply នេះផ្នែក supply chain ហ្នឹងគឺគាត់ចាប់ផ្ដើមផលិត ហើយគាត់លក់ហើយផ្នែក demand គឺ send and respond ណា send and respond គឺ ពាក់ព័ន្ធជាមួយនឹងតម្រូវការហើយនឹងការឆ្លើយតប ការឆ្លើយតបហើយនឹងតំណែងដែលសដែលដែលត្រូវតាមតម្រូវការ Yeah. You suggest that planning start with the need of target customer and firm respond to those need by organize chain of resource and activity with the goal of creating customer value. demand chain ហ្នឹងគឺសំដៅទៅលើការឆ្លើយតបទៅនឹងតម្រូវការអតិថិជន តាមផែនការដែលបានកំណត់និងសកម្មភាពផ្សេងផ្សេងដើម្បីបំពេញតម្រូវការអតិថិជនគាត់ណាផ្នែកផ្គត់ផ្គង់ផ្នែកតម្រូវការណាតោះចំពោះ network ដែលយើងត្រូវមើលណាអ្នក value delivery network គឺជា firm supplier អ្នកផ្គត់ផ្គង់ សម្រាប់ network របស់យើងអញ្ចឹងយើង ដើម្បីបានតំណែងមួយទៅដល់ដៃអតិថិជនឲ្យតាន់ពេលវេលាហើយកុំឲ្យអតិថិជនខឹងមានន័យថាអតិថិជនគាត់មានតម្លៃណាខណៈពេលដែលគាត់ទិញតំណែងរបស់យើងហើយអឺតំណែងបានមកដល់តាន់ពេលវេលាដែលគេមានអញ្ចឹងគេគេគិតថាខ្លួន គេមានតម្លៃអ្នកទិញគាត់មានតម្លៃហើយពេលខ្លះមានលុយដែលដែលយើងច្រើនធម្មតាណាអ្នកអ្នកធម្មតា ពេលដែលយើងទិញអ្វីមួយដែលមិនបានឬក៏ទិញហើយវាមានបញ្ហាយើងច្រើនថាមានលុយឲ្យហើយនៅថោកទៀតអាហ្នឹងដែលជាពាក្យសាមញ្ញដែលយើងតែងតែនិយាយណាហ្នឹងអញ្ចឹងនៅក្នុងនេះគេនិយាយពី value delivery នេះ value delivery network សំដៅទៅលើការដែលយើងផ្ដល់តម្លៃដល់អតិថិជនតាមរយៈការផ្គត់ផ្គង់ឲ្យទាន់ពេលវេលាតាមតម្រូវការដែលគាត់មានចា៎អញ្ចឹងនៅក្នុងនោះគឺមាន supplier អ្នកផ្គត់ផ្គង់ មានអ្នកចាយចាយនេះនេះ ultimately customer who partner with each other to improve perform of their entry system គឺសំដៅទៅលើ ការដែលគាត់ទាំងពីរអ្នកហ្នឹងទាំងអ្នកផ្គត់ផ្គង់ទាំងអ្នកចាយចាយហ្នឹងគឺគាត់ជាដៃគូអាចជួយសម្រួលនិងបង្កើនឲ្យប្រព័ន្ធនៃការចាយចាយទំនិញរបស់យើងហ្នឹងដំណើរការបានយ៉ាងរលូនណាចំណុចហ្នឹងអញ្ចឹងគឺសំដៅទៅលើ ការដែលគាត់ជួយសម្រួល ចឹងរឿងដែលសំខាន់ក៏ដូចគណៈពេលដែលយើង លក់រស៊ីបច្ចុប្បន្ននេះបើសិនជាយើងអត់បានយកចិត្តទុកដាក់ទេ យើងមិនអាចទទួលបានជោគជ័យនៅក្នុងការរស៊ីទេដោយសារអីប្រព័ន្ធនៃការចែកចាយនិងដឹកទំនិញរបស់យើងมันមានលក្ខណៈល្អប្រសើរអញ្ចឹងបើសិនជាយើងដឹកជញ្ជូនបានល្អគឺសេវាកម្មរបស់យើងល្អយើងទទួលបានផលច្រើន លក់ក៏ដាច់ច្រើនបើគេរកទិញច្រើនប៉ុន្តែมันអាចដឹកជញ្ជូនឲ្យ ក៏ជារឿងមួយលំបាកដែរហើយជាពិសេសគឺស្ថានភាព ដែលយើងរកស៊ីបច្ចុប្បន្នអ្នករកស៊ីអនឡាញអ្នកលក់ខោអាវទិញតំណែងយកមកលក់ឡាយលក់អីផ្សេងផ្សេងអញ្ចឹងទៅអញ្ចឹងប្រព័ន្ធនៃការដឹកជញ្ជូនណា network របស់យើងមានអ្នកណាខ្លះដែលគាត់ជាអ្នកដឹកជញ្ជូនណា ជួយសម្រួលតំណែងរបស់យើង មានការ order ហើយចាប់ផ្ដើមវេចខ្ចប់បញ្ជូន តាមពេលវេលា ដែលបានកំណត់អញ្ចឹងជាចំណុចមួយដែលល្អទិញ order ព្រឹក delivery ល្ងាចដល់អញ្ចឹងនៅក្នុងក្រុងភ្នំពេញគឺលឿនបើលឿនអញ្ចឹងអាហ្នឹងជាឱកាសមួយសម្រាប់យើងតែបើសិនជាទិញថ្ងៃនេះសូម្បីតែនៅភ្នំពេញមិនអាចដឹកឲ្យបានដែរអាហ្នឹងជារឿងមួយដែលលំបាករងចាំមួយថ្ងៃក្រោយបានអានតំណែងអាហ្នឹងពិបាក ចឹងយើងត្រូវបែងចែកប្រភេទ ជាតំណែងលឿនតំណែងយឺតចឹងតាមប្រភេទតំណែងអូខេចំណុចដែលសំខាន់មួយទៀតនេះ how channel add member uh, how channel member add value នៅក្នុងនេះគឺជាចំណុចសំខាន់មួយ គឺ intermediary អញ្ចឹងសរុបរួមមកវិញគូត្រឡប់ទៅក្រោយវិញបន្តិចណាចំណុចផ្នែកដែលជួយសម្រួល ទំនិញពី supplier មកដល់ organizational ឬក៏ company របស់យើង sell side buy side អធិស្ឋាន buy side ណា buy side ហៅថា upstream partner upstream partner អ្នកទាំងអស់គ្នានឹងគឺជា intermediary ណាអ្នកទាំងអស់គ្នានឹងគឺជា intermediary អញ្ចឹងអ្វីទៅហៅថា intermediary ណានៅក្នុង slide ខាងមុខមិញ ចឹងមុននឹងគ្រូទៅដល់ slide ហ្នឹងគ្រូបកមកក្រោយបញ្យលយើងវិញ ខាងនេះក៏ហៅថា intermediary អន្តរការី អន្តរការី អន្តរការី គឺជាអ្នកជួយសម្រួល ជួយសម្របសម្រួលឬក៏ជួយដោះស្រាយដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់យើងពីផ្នែកលក់រហូតទៅផ្នែកទិញទៅអង្គភាពនិងពីអង្គភាពទៅផ្នែកផ្នែកលក់ឬក៏ ពី supplier ទៅ company ពី company ទៅ consumer ក៏នៅនៅក្នុងនេះ supply chain គេនិយាយពី upstream និង downstream ខាងនេះបាយគេហៅថា upstream sell គេហៅថា downstream ប៉ុន្តែបើគេនិយាយរួមគេហៅថា intermediary intermediary ណា intermediary នេះ intermediary offer producer greater efficiency in making goods available to target market អន្តរការីផ្ដល់ឲ្យ producer នៅប្រសិទ្ធភាពនិងប្រសិទ្ធផល នៅ ក្នុងការផលិតទំនិញនៅក្នុងការផលិតទំនិញ to target market through their contact experience នេះ specialization and scale of operation intermediary usually offer the firm more than it can achieve on its own អញ្ចឹងនៅក្នុងនេះគេសំដៅទៅលើ អ្នក ដែលគាត់ជួយសម្រួល គ្រប់មធ្យោបាយទាំងអស់ណាគ្រប់មធ្យោបាយទាំងអស់នៅក្នុងការ យកទំនិញពី supplier មកដល់អង្គភាព ពីអង្គភាពយើង ទៅ consumer គេហៅថា intermediary គឺគាត់ជួយសម្រួលគ្រប់កលៈទេសៈអញ្ចឹងណាយ៉ាងការជួយសម្រួលនឹងហើយគេហៅថា intermediary សួរថាអ្នកណាខ្លះ intermediary អាចជាបើនិយាយពីយើងលក់បាយលក់ម្ហូបរាល់អ្នកដឹកជញ្ជូនទាំងអស់ គឺប្រភេទជាម៉ូតូដប់ក៏ intermediary អាធុកធុក pass app ឲ្យតែដឹកជញ្ជូនទំនិញរបស់យើងអាហ្នឹងសិតតែជា intermediary ណាអប្រភេទជា delivery app មាន pass មានមានមាន Panda Food មាន Pass App មានស្អីផ្សេងផ្សេងទៀតជាច្រើនដែលយើងអាចដឹកជញ្ជូនបានអញ្ចឹងណា ទាំងអស់ហ្នឹងប្រភេទដែលគេដឹកជញ្ជូនអាហ្នឹងគេហៅថា intermediary ហើយមិនត្រឹមតែប៉ុណ្ណោះទេសម្រាប់ intermediary អ្នកដែលជួយ សម្រួលយកលុយពីតំណែងយកលុយតំណែងវេលុយតំណែងណារាល់លុយរាល់ប្រតិបត្តិការអាជីវកម្មយើងលក់ដេញដូរដោះដូរទាំងអស់ហ្នឹងក៏នេះដែរអញ្ចឹងផ្នែក financial មាន money transfer app ណាមាន e money មាន true money មានអីចឹងទៅភ្នាក់ងារភេលុយអីផ្សេងផ្សេងទាំងអស់ហ្នឹងក៏ជា intermediary ដែរណាហើយ i banking ក៏ជា intermediary ដែរឬក៏គេហៅថា financial institution ហ្នឹង inter intermediary ផ្នែកអ្នកដែលជួយសម្រួលផ្នែកហិរញ្ញវត្ថុរបស់យើង ចឹងរាល់ស្ថាប័នរញ្ញធុទាំងអស់គឺក៏ជា intermediary ដែរដែលជួយ សម្រួលមិននេះប្រសិទ្ធភាព ដែលអាចជួយឲ្យយើងណាផលិតបានផលិតផលនៅលើទីផ្សារគោលដៅរបស់យើងអូខេហើយបើនិយាយពីអ្នកអឺឈ្មួញកដាលក៏គេហៅថា intermediary អ្នកគុកជេរ ពួកគុកជេក៏ intermediary ដែរគុកជេអាហ្នឹងព្រោះយើងយើង classify តាមប្រភេទអាជីវកម្មយើងមិនមែនគុកជេម៉ូតូគុកជេឡានណាយើងមិនអាចឈ្មោះកដាលឡានឈ្មោះកដាលម៉ូតូទេយើងអត់ប្រើពាក្យអញ្ចឹងទេយើងប្រើពួកគុកជេឡានគុកជេម៉ូតូអាហ្នឹង ប្រភេទតាមប្រភេទអាជីវកម្មក្នុងការប្រើប្រាស់ពាក្យខ្មែរយើងឯងណាប៉ុន្តែពេលពាក្យបរទេសគឺប្រើពាក្យថា intermediary intermediary ណា ចំណុចបន្តណា from an economic view intermediary transform ណា assessment of product into assessment wanted by consumer ណាអញ្ចឹងពាក់ព័ន្ធជាមួយនឹង intermediary ក៏គាត់បានជួយសម្រួលទាំងផលិតផលហើយជាមួយនឹងការងារមួយចំនួនទៀតដែលអតិថិអតិថិជនចង់បានអាហ្នឹងគាត់ជួយសម្រួលបានច្រើនហើយ channel member ហ្នឹងក៏គាត់បានជួយចូលរួម ជួយអឺដឹកជញ្ជូនណាផ្នែកដឹកជញ្ជូន channel member អញ្ចឹងនៅក្នុង intermediary មាន channel member ដែលគាត់ជាអ្នកចែកចាយអាចជា supplier អាចជា distributor នៅក្នុងហ្នឹងគឺគាត់ជួយសម្រួលធ្វើម៉េចឲ្យទំនិញហ្នឹងដល់ដៃអតិថិជនបានយ៉ាងងាយស្រួលទាំងសេវាកម្មទាំងទំនិញណា channel អូខេ how channel member add value ចំណុចបន្តដែលពាក់ព័ន្ធគ្នាជាមួយនឹង channel member information promotion contact matching negotiation physical distribution financial risk taking អាចចំណុចទាំងអស់ហ្នឹងគឺជាចំណុចដែល channel channel member ដែលគាត់អាចធ្វើបានអញ្ចឹងប្រភេទ flow នៃ connection តាមរយៈចំណុចទាំងអស់នេះពី8ចំណុចណាពី4 6 8អញ្ចឹងតាមរយៈ channel ទាំងអស់ហ្នឹងមាន8ចំណុច ដែលយើងយកមកសិក្សាស្រាវជ្រាវបន្ថែមហើយយើងអាចមើលចឹងនៅក្នុងហ្នឹងណានេះមាន financial មាន risking risk taking ចឹងនៅក្នុង connection នៃប្រភេទនៃ flow គឺវាដើរចេញ physical flow of product ចេញពី flow of product រហូតទៅដល់ flow of ownership រហូតទៅដល់លំហណាអានេះលំហនៃផលិតផលលំហនៃភាពជាម្ចាស់សំដៅទៅលើ មានតំណែង មានអ្នកទិញជាម្ចាស់ហើយ មានអ្នកភេលុយមានអ្នកផ្ដល់ព័ត៌មាន រហូតទៅដល់លំហនៃ promotion ហ្នឹងចំណុចហ្នឹងអញ្ចឹងសិតតាជាអឺប្រភេទនៃ member ដែល អាចជួយសម្រួលឲ្យទីផ្សារយើងកាន់តែ ដំណើរការយ៉ាងរលូនណាចំណុចហ្នឹងអូខេតកតងជាមួយ នឹង area បត់នៃ channel អ្នកចែកចាយអញ្ចឹងបរាជ័យជោគជ័យអាស្រ័យទៅលើចរិតលក្ខណៈនៃអ្នកចែកចាយនេះអញ្ចឹងអ្នកចែកចាយអ្នកដឹកជញ្ជូនអ្នកអ្នកផ្ដល់តំណែងម្នាក់ឬក៏យើងប្រើពាក្យថាអ្នកជួយ សម្រួលតំណែងយើងពី supplier រហូតដល់ organize របស់របស់ company យើងហើយចេញពី company យើងទៅ consumer គឺជាកត្តាមួយយ៉ាងសំខាន់ នៅក្នុងនេះដែលគេនិយាយពី marketing channel consist of firm that have partner for their common good with each member play specialized role នេះ marketing channel គឺមានក្រុមហ៊ុនជាច្រើនដែលជាដៃគូ ក្នុងការចែកចាយតំណែងសេវាកម្មរបស់គេ នៅក្នុង បច្ចេកទេសរៀងៗខ្លួនសំដៅទៅលើ ការដែលយើងយក អាជីវកម្មផ្សេងផ្សេងទៀតជាដៃគូដើម្បីសម្រួលយើងអញ្ចឹងត្រង់ចំណុចនេះគូចង់លើកឧទាហរណ៍មួយពាក់ព័ន្ធគ្នាជាមួយនឹងការដឹកជញ្ជូនការការការលក់ហាងម្ហូបអាហារនៅ ក្នុងរេស្តូរ៉ង់អញ្ចឹងរេស្តូរ៉ង់មួយបើសិនជាគាត់លក់តំណែងបានល្អគាត់លក់បានច្រើនក៏អាស្រ័យទៅលើ ខាង delivery app ដែរ ចឹងបើសិនជាគាត់មាន partner ល្អគឺអាចទទួលបានផលល្អហើយអាទាំងអស់ហ្នឹងគឺ specialize របស់គេរៀងរៀងខ្លួនណា Food Panda គាត់ specialize ទៅលើអីអឺ Mu គាត់ specialize ទៅលើអីណាអឺ Eget គាត់ specialize ទៅលើអីណាអឺមានច្រើនទៀត delivery app ច្រើនដែលគាត់ទាំងទាំងដឹកទំនិញទាំងដឹកជញ្ជូនទាំងដឹក food ទាំងដឹកអឺអឺភេសជ្ជៈអីជាដើមអញ្ចឹងណាអញ្ចឹងបើសិនជាគាត់មាន specialize រៀងរៀងខ្លួនយើងត្រូវតែមើលយើងត្រូវចាប់យកឱកាសបើយើងផ្នែក delivery food គួរទៅ partner ជាមួយនឹង channel មួយណាណាអាចជា Panda Food Food អីបើសិនជាវាអឺ specialize ទៅលើ food ណាអញ្ចឹងអាចចំណុចហ្នឹងដែរយើងត្រូវយកចិត្តទុកដាក់ចំណុចហ្នឹងណាអូខេអញ្ចឹង specialize នីមួយៗហ្នឹងគឺជួយជំរុញឲ្យយើងហើយពេលខ្លះអ្នកដែលទិញភាគច្រើនគេ install គេអត់មើលទៅលើហាងអត់ដឹងតែហាងណាទេណាខ្មែរ24ញ៉ាំ24ណាមានដឹកអីខ្លះហើយដឹកតាំងពី food ដឹកតាំងពីអឺសម្ភារៈផ្សេងផ្សេងអាហ្នឹងអាហ្នឹងគេបង្កើត រហូតដល់គេអាចដឹកទំនិញទូទាំងប្រទេសដូចជាដូចអឺវរៈប៊ុនធំគាត់ដឹកទំនិញគាត់ដឹកទំនិញទូទៅណា food គាត់អត់ specialize ទៅលើចំណុចណាមួយទេគាត់ដឹកទូទៅអញ្ចឹងអ្នកណាគេផ្ញើអីតាមនឹងហើយតាំងតាមបណ្ដាខេត្តទូទៅ តែចំពោះ Panda ចំពោះ Cam អឺខ្មែរ24ណាញ៉ាំ24អីណាញ៉ាំ24សិតតែជាប្រភេទ food delivery អាហ្នឹងដែលយើងត្រូវជួញជួញ ព្រោះគាត់មាន specialize គាត់ផ្សេងគ្នា តែបើយើងមិនអាចទៅជួញជាមួយនឹងវរៈបុណ្យធម្មទេណាព្រោះវរៈបុណ្យធម្មគឺគាត់មានតែជាលក្ខណៈដឹកទំនិញទូទៅអញ្ចឹងតាពីឆ្លងខេតអាហ្នឹងករណីទៅលើប្រភេទនៃផលិតផលផ្សេងផ្សេងគ្នាណាអូខេចំណុចបន្តនេះ channel conflict refer to this channel conflict ជំនួសចំនួននៅក្នុងជា member នេះ refer to disagreement over goal rule and revert by channel member អញ្ចឹងវាអាចឆ្លោះគ្នាដែរព្រោះចំនួនរវាង delivery ហើយដូចមានគ្នាយើងមិនដឹងថា មានគ្នាយើងម្នាក់មិនដឹងថាឋានៈយើងឬក៏ឋានៈណាដែរដែលចែកម្លែកថ្ងៃមុនរឿងជាអ្នកគាត់ជា deliverer ជា deliver របស់ Panda Food ដែលគាត់ចែកម្លែកហើយអាហ្នឹងគឺឆ្លោះគ្នា តាមរយៈ consumer ពួកគាត់ជាអ្នកដឹងជូនអញ្ចឹងបើ business owner ដែលគាត់ដាក់ទំនិញខុស order ហើយទៅឆ្លងកាត់ deliver ដល់ពេលមានបញ្ហាគឺបញ្ហា deliver ដែលប្រឈមមុខខ្លាំងជាងគេអញ្ចឹងណាចឹងនៅក្នុងនោះហើយនៅក្នុងទ្រឹស្ដីនេះគេប្រើបែងចែកជាពីរ horizontal ជាមួយនឹង vertical conflict អូខេ conventional distribution channel system នេះប្រព័ន្ធក្នុងការចែកបែងចែកអូខេអញ្ចឹង conventional distribution consists of one or more independent producer wholesaler retailer each seek to maximize its own conflict អញ្ចឹងនៅក្នុង distribution channel មិនត្រឹមតែ app ប៉ុណ្ណោះទេមានតាំងពី wholesaler មានតាំងពីចាប់ផ្ដើមចេញពី producer retailer ណាហើយអឺ distributor ឯជាដើមអញ្ចឹង នៅក្នុងនោះមានណាមាន មានជាច្រើនដែលយើង អាចបែងចែកបានដូចអឺចេញពី producer មកមាន wholesaler ចេញពី wholesaler មកមាន retailer ចេញពី retailer មកអាចនៅក្នុងចន្លោះពី retailer មាន distributor អីផ្សេងផ្សេងជាដើមអញ្ចឹងត្រង់ចំណុចហ្នឹងគឺសិតតែជាអ្នកដែលគាត់អឺឯករាជ្យក្នុងការផលិតពោលជាអាជីវកម្មផ្សេងផ្សេងគ្នាប៉ុន្តែគាត់ថាពឹងផ្អែកគ្នាត្រង់ចំណុចនៃការបែងចែកទំនិញអញ្ចឹងពេលខ្លះគាត់ក៏ឯករាជ្យដែរគាត់មិនយកទំនិញតែយើងមកមុខយកមកលក់ទេ wholesaler ក៏ដោយណា retailer អាហ្នឹងប្រភេទអ្នកផ្ដាច់មុខផ្សេងគ្នាណា សម្រាប់អ្នកដែលប្រើប្រាស់អ្នកអ្នកលក់រាយអ្នកលក់ដុំផ្សេងផ្សេងគឺគាត់មិនលក់តាមមួយមុខទេគាត់លក់ច្រើនមុខអ្នកបោះដុំណា wholesaler retailer ក៏ដូចគ្នាអញ្ចឹងគាត់ឯករាជ្យឯករាជ្យនៅក្នុងនេះតែ each seek to maximize its own profit and there is a lot of control a little control over other member and formal mean for assign rule and resolve conflict ត្រង់ចំណុចនេះសំដៅទៅលើរាល់ channel រាល់ member ទាំងអស់គឺម្នាក់ម្នាក់ក៏ព្យាយាម maximize profit របស់គាត់រៀងរៀងខ្លួនបាទព្រោះវាអត់ពាក់ព័ន្ធគ្នាទេណាតាមរយៈអានឹងជាលក្ខណៈនៃអេយ៉ាប័តរបស់ channel នីមួយនីមួយលើកលែងតែករណីផ្ដាច់មុខឬក៏ franchise អាហ្នឹងมันអាចតែជាទូទៅ យើងនៅក្នុងនេះគឺឯករាជ្យគាត់លក់ទំនិញព្យាយាម maximize profit តាមលទ្ធភាពដែលគាត់អាចធ្វើទៅបាន។ VMS នេះពាក់ព័ន្ធគ្នាជាមួយនឹង vertical marketing system provide channel leadership and consists of producer wholesaler retailer acting as a unified system consists of cooperation system contractual system administrator marketing system អានេះគេចង់និយាយពីលក្ខណៈនៃប្រព័ន្ធ អឺស្របប្រព័ន្ធស្របប្រព័ន្ធសំដៅទៅលើប្រព័ន្ធរីកទៅតឹងរីកបដោយរីកអានេះរីកទៅតឹង vertical បច្រាស់ចឹងនៅក្នុងនោះ គឺមានអីខ្លះមានអ្នកចូលរួម ជាច្រើន នៅក្នុងនោះ មាន wholesaler retailer ហើយដើម្បីអឺសហការនៅលើប្រព័ន្ធទីផ្សារហើយកិច្ច ធ្វើកុងត្រាហើយនឹងចុះកិច្ចសន្យាផ្សេងផ្សេងជាមួយនឹងប្រព័ន្ធរបស់យើងអាហ្នឹងមានន័យថានៅគណៈពេលដែលយើង ប្រើជាជំនួយ យើង អាចពង្រីកទីផ្សាររបស់យើងតាមរយៈ channel នឹងឯងមានន័យថាយើងលក់ហាង យើងលក់ហាងយើងលក់ food ជា restaurant យើងគួរតែជួញឲ្យបានច្រើនជាមួយនឹងអឺប្រភេទជា food delivery ឲ្យបានច្រើន ព្រោះគេអ្នកណាចង់ install app មួយណាក៏បានដែរ app មួយណាក៏ឃើញជា store របស់យើងដែរហាងរបស់យើងដែរអាហ្នឹងគេ MVMS នេះហ្នឹងបញ្យលមួយមួយពាក់ព័ន្ធជាមួយនឹង vertical marketing system ទៅលើ corporation integrate នេះ success stake of product to distribute under single owner អានេះជាលក្ខណៈកិច្ចសន្យាដឹកជញ្ជូនឬក៏ចែកចាយទំនិញជាមួយនឹង ម្ចាស់តែមួយ អាមួយទៀត contractual នេះ independent firm at different level of product and distribute who join together through contract to obtain more economies or sell impact នេះកត្តាជាអតិពលអីផ្សេងផ្សេង ជាមួយនឹង it could achieve alone នេះ the more common form is franchise organization នេះពាក់ព័ន្ធជាមួយនឹង franchise ការពង្រីកទីផ្សារតាមលក្ខណៈនៃការលក់ franchise ណា franchise នៅក្នុងហ្នឹង common form របស់គេ ទៅលើ contractual vertical system marketing system ហ្នឹងគឺយើងចាយចាយមានលក់ franchise នៅក្នុងនោះ ចេះសរុបមកវិញសម្រាប់ការលក់ការលក់របស់យើងមាន ជាលក្ខណៈជា wholesaler retailer ណា distributor ហើយជាមួយនឹង franchise ក៏ដើរនៅលើ form ទាំងអស់នេះ ណាដើរទៅលើ form ទាំងអស់នេះនៅក្នុងចំណុចទី1គេដើរចែកចាយតំណែងតែមួយចំណុចទី2ជា franchise ទិញលក់ franchise ហើយអឺពាក់ព័ន្ធជាមួយ នឹង franchise ហ្នឹងមានអីខ្លះនេះ link several stake in the product distribution process នេះការលក់ franchise របស់ក្រុមហ៊ុនអញ្ចឹងនៅក្នុងក្រុមហ៊ុនលក់ franchise នេះផលិត retail franchise system នៅក្នុងនេះ several stake in a production distribution process នៅក្នុងការចែកចាយទៅលើ franchise គឺសំដៅទៅលើ ការផលិត នៅក្នុងហ្នឹងហើយ franchise អាចលក់រាយលក់ដុំដូចគ្នាណា retail franchise wholesaler franchise នេះ service firm sponsor retail franchise system មាន service firm មួយទៀតមានក្រុមហ៊ុន ផ្តល់សេវាកម្មមួយទៀតដែលគាត់ជួយសម្រួលក្នុងការលក់រាយទៅលើ franchise ហេលក់រាយ franchise ដោយ Amazon ការទិញការទិញ system ការទិញប្រព័ន្ធការទិញដំណើរការកាហ្វេ Amazon មានយ៉ាងម៉េចខ្លះនេះយើងត្រូវស្វែងយល់បន្ថែមសម្រាប់ទីផ្សារលក់ franchise របស់ Amazon ជា case ក្នុងបរិបទប្រទេសកម្ពុជាយើងណាអាហ្នឹងស្រាវជ្រាវបន្ថែមចោះចំណុចនេះ administer vertical system marketing system has a few dominant channel member without common ownership leadership come from size and power administration ប្រព័ន្ធទីផ្សាររដ្ឋបាលនៅក្នុងនោះមានសមាជិកជាច្រើនណាជាច្រើនដែលមិនមាន ជាកម្មជាម្ចាស់កម្មសិទ្ធិទេណា leadership come from size and power ដែលរឿងសំខាន់គឺ អាចមកពី តាមរយៈភាពជាអ្នកដឹកនាំនិងទំ តាមរយៈទំហំភាពជាអ្នកដឹកនាំនៃទីផ្សារបែបនេះគឺវាអាស្រ័យទៅលើទំហំទីផ្សារហើយជាមួយនឹង power ដែលយើងអាចប៉ុន្តែទូទៅកម្រមានណា admin administrator vertical marketing system នៅក្នុងស្រុកយើងអត់មានទេអញ្ចឹងมันมันមានលក្ខណៈមួយច្បាស់លាស់ទេនៅក្នុងក្រៅប្រទេសដែលគ្រូស្រាវជ្រាវមើលដូចមិនទាន់ឃើញមានដែរឬក៏គេមានដែរប៉ុន្តែយើងរកមិនឃើញចំណុចហ្នឹងណាបាទ ផ្នែក horizon horizontal ម្ដងនេះ horizontal marketing system when two or more company at one level join together to follow up a new marketing opportunity By horizontal បែប vertical រីហ្នឹងបែបអា vertical បែបផ្ដេក horizontal បែបប្រឈរអាបែបប្រឈរនោះគឺសំដៅទៅលើការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន2ឬក៏ច្រើនបញ្ចូលគ្នាហើយបង្កើតទៅលើទីផ្សារថ្មីមួយទៀតណាបង្កើតលើទីផ្សារថ្មីមួយទៀត new market opportunity នេះ company combine financial production or marketing resource to come accomplish more than any one company could alone មានន័យថាអឺគាត់អាច join ជា group អញ្ចឹងណា join ជា group ឬក៏អ្នកខ្លះគាត់បង្កើតអាជីវកម្មមួយអាជីវកម្មពីរដូច Royal Group Belty Group អីចឹងទៅនឹងគាត់បង្កើតមួយមួយគាត់ទៅជា group អានេះគេហៅថា horizontal marketing system ប្រព័ន្ធដែលគេដើរលើដើរហ្នឹងគេហៅថា marketing horizontal marketing system ណាចំណុចហ្នឹងឬក៏ការ ដែលគាត់ធ្វើក្រុមហ៊ុន1 2 3អាក្រុមហ៊ុនដឹកជញ្ជូន1ក្រុមហ៊ុនទេសចរ1ណាអរេស្តូរ៉ង់1 3គេបញ្ចូលគ្នាទៅជាប្រព័ន្ធមួយហើយបង្កើតទៅជាអាជីវកម្មថ្មីមួយទៀតដើម្បីជួញសេវីសថ្មីណារាល់តំណែងរាល់សេវាកម្មរាល់ការដឹកជញ្ជូនគឺដឹកជញ្ជូនក្រុមហ៊ុនឡានរថយន្តឈ្នួលរបស់គាត់បន្ទាប់ពីហ្នឹងតែដឹកទៅញ៉ាំបាយតែញ៉ាំបាយកន្លែងណាញ៉ាំបាយនៅរេស្តូរ៉ង់ កន្លែងគេអញ្ចឹងណាណាហើយអ្នករៀបតួគឺគាត់រៀបតាមហ្នឹងណាគាត់គាត់អ្នករៀបដាក់ភ្ញៀវគាត់ដាក់ភ្ញៀវទៅលើហាងទៅលើឡានអាហ្នឹងគេហៅថាកំបាញហើយគេចេញចេញ business ចេញ market ថ្មីមួយទៀតឱកាសថ្មីមួយទៀតសម្រាប់គេណាអានេះ horizontal នេះឧទាហរណ៍ទៅលើផ្នែកទេសចរអូខេចូលដល់ចំណុចបន្តនេះ multiple នេះ multi multi channel distribution system ប្រភេទ hybrid ប្រភេទ hybrid ណា marketing channel ចឹង hybrid marketing channel ឬក៏ទីផ្សារបែងចែកប្រព័ន្ធទីផ្សារបែងចែកកូនកាត់ នៅក្នុងហ្នឹង A when a single firm set up two or more marketing channel to each one or more customer segmentation នេះចំណុចនៃច្រកបែងចែកទីផ្សារកូនកាត់ហ្នឹងគឺសំដៅទៅលើ ការបែងចែកទំនិញដែលមានលក្ខណៈខុសៗគ្នាទៅតាមចំណែកទីផ្សារចំណែកទីផ្សារដោយដែលគ្រូបាននិយាយអញ្ចឹងអញ្ចឹងបើប្រភេទទំនិញវាយើងជន់ជាមួយគេបានតោះតែយើងទៅសិក្សាទៅលើ ប្រភេទនៃ channel ខុសៗគ្នាអញ្ចឹងនៅក្នុងនេះដោយតែគ្រូបានលើកឡើងពីរបៀបនៅក្នុងការ ដែលយើងជ្រើសរើសបើយើងជា food delivery ទីតាំងនៅក្នុងភ្នំពេញទេ segmentation យើងទៅក្នុងក្រុងភ្នំពេញទេយើងអាចប្រើ food panda យើងអាចប្រើប្រភេទ app ទាំង lain ណាដែលវារៀងល្អអញ្ចឹងតែនៅតាមបណ្ដាខេត្ត customer segmentation customer នៅតាមបណ្ដាខេត្តយើងប្រើអីអាចប្រើវរៈបុណ្យធម្មអាចហ្នឹងគ្រូពុំអាចថាប្រម៉ូទដូចគេណាប៉ុន្តែអានេះគ្រាន់តែជាឧទាហរណ៍សម្រាប់យើងណាឧទាហរណ៍ថ្មិចឲ្យយើងឆាប់យល់នៅក្នុងទីផ្សារបែប distribution channel ហ្នឹងនឹង play ហើយ play ហ្នឹងមិនមែនសំដៅទៅលើថាអេទីតាំងក្រុមហ៊ុនខ្ញុំអាហ្នឹងវាមិនមិនវាជារឿងមួយមិននេះណាយើងនៅកាហៃណាក៏ដោយយើងនៅជាន់ទី10ទី20នៃអាគារខុនដូណាក៏ដោយគឺយើងអាចរកអាជីវកម្មបានដែរប៉ុន្តែតំណែងរបស់យើងគឺ everywhere every place អាហ្នឹង everywhere every place មានន័យថា consumer គាត់អាចទិញតំណែងពេលណាក៏បានកន្លែងណាក៏បានអញ្ចឹងហើយគេមាន wholesaler distributor ឬក៏យើងនៅលើអាកាសក៏ដោយក៏យើងមាន delivery app ក្នុងការដឹកជញ្ជូនដល់អតិថិជនដែរអាហ្នឹងលឿនចំណុចហ្នឹងអញ្ចឹងមានន័យថា distribution channel យើងគ្រប់ចំណុចទាំងអស់គេត្រូវការតំណែងយើងពេលណាបានភ្លាម ទៅកន្លែងណាក៏ឃើញអញ្ចឹងណាអាហ្នឹង distribution channel អញ្ចឹងសំដៅទៅលើទាំង place ទាំងយើងយកទៅតំណែងទៅដាក់នៅក្នុង wholesaler retailer ក៏ដូចជាយើង ជាន់ជាមួយនឹង delivery app ជាដើមអានេះជាចំណុចដែលយើងអាចលក់បាន កម្រិតខ្ពស់អានឹងចំណុចហ្នឹងអូខេ change channel organize this intermediary នេះ this intermediation សំដៅទៅលើការដែលយើង កាត់កាត់អត់មានអន្តរការី occur when product or service producer cut out intermediary and go directly to final buyer or when radically new type of channel intermediary display this traditional one នេះហើយគណៈពេលនេះ ត្រង់ចំណុច disintermediation គឺសំដៅទៅលើ ការដែលយើងកាត់បន្ថយ intermediary មួយចំនួនការកាត់បន្ថយ intermediary មួយចំនួននេះគឺការកាត់ចោលនៅ បណ្ដាញអ្នកចាយចាយណាអ្នកចាយចាយដូចជាយើងកាត់ wholesaler យើងកាត់ retailer បើយើងកាត់ចឹងយើងលក់មិនយ៉ាលក់តាមអនឡាញយើងមិនចាំបាច់មាន wholesaler retailer ទេ ពី producer ទៅដល់ consumer យើងអាចនេះបានអញ្ចឹង channel ស្ថានភាព digital marketing ក្នុងពេលបច្ចុប្បន្ននេះគឺសំដៅទៅលើការ បែងចែកទំនិញដោយអត់មាន distributor អឺអត់មានអឺ intermediary មួយ ចំនួននៅក្នុងហ្នឹងកាត់ចោលហើយណាយើងទុកតែ intermediary ណា ដែលជាជំនួយរបស់យើងគឺជាប្រភេទ delivery ដឹកជញ្ជូនអញ្ចឹងយើងមិនចាំបាច់ត្រូវការ wholesaler ត្រូវការ retailer ទេ អតិថិជនយើងយើង connect ជាមួយនឹងអតិថិជនផ្ទាល់តែម្ដងអាហ្នឹង inter disintermediation នេះ replay ជាមួយនឹង traditional ពុកពីដើមមកការដែលយើងត្រូវផលិតផលិតផលឬក៏សេវាកម្មពេលដែលយើងផលិតយើងត្រូវការដើរដើរបោះហើយឥឡូវហ្នឹងណាដើរបោះដើរបោះតាមហាងមួយមួយ ដើរតលាក់ដើរបោះដើរតលាក់ដើរបោះដើរតលាក់ធ្វើម៉េចឲ្យតំណែងយើងមានគ្រប់ទីកន្លែងអញ្ចឹងមានទាំងអ្នកចាពាក់មានទាំងអ្នកឲ្យលុយ អញ្ចឹងទៅបានគេតម្លាក់ឲ្យលុយតម្លាក់ឲ្យលុយអាហ្នឹងល្អហើយតែតែតម្លាក់គេមិនឲ្យលុយអាហ្នឹងមិនដឹងធ្វើម៉េចទេយើងមានលក្ខខណ្ឌក្នុង ការជាពាក់ដែរឲ្យអាចាស់ជាពាក់ថ្មីអាហ្នឹងរឿងគោលការណ៍របស់ក្រុមហ៊ុនណាប៉ិនអាហ្នឹង traditional នេះ traditional place ប៉ិនឥឡូវត្រូវបានកាត់កាត់ចំនួនកាត់ចំនួនកាត់ចំនួនបានច្រើនណាព្រោះ ការជួបផ្ទាល់ជាមួយនឹង producer ឬក៏ manufacturer ពីក្រុមហ៊ុន ផលិតនៃក៏ផលិតផលិតផលផ្ទាល់យើងអាចលក់ទៅឲ្យ consumer ដូចយើង ចង់ធ្វើនំខ្មែរឧទាហរណ៍ថាផលិតនំខ្មែរចំក៏តំអីជាដើមអញ្ចឹងចាស់បែបទំនើបណាលក់អនឡាញធ្វើថតលក់ផុសអញ្ចឹងណាដាក់ brand name ដាក់ឈ្មោះអីត្រឹមត្រូវអញ្ចឹងទៅលក់ផុសលក់ទៅ អ្នកណាអ្នកទិញ consumer ទិញផ្ទាល់ហើយមិនចាំបាច់យកទៅតម្លាក់អូអ្នកឯងត្រូវការចែកចាយអីមិនមិនទេអាហ្នឹងផ្សព្វផ្សាយអត់ទេអាហ្នឹងផលិតលក់ផលិតលក់ធ្វើជ្រក់ជើងមន់ក៏ដូចគ្នាណាធ្វើឲ្យផុសលក់គឺអ្នកទិញហ្នឹងគឺយកទៅញ៉ាំតែម្ដងគាត់យកទៅចែកចាយបន្តទៀតអាហ្នឹងរឿងគាត់ប៉ិនជាទូទៅកម្រមានអ្នកចែកចាយគឺយើង ផលិតហើយយើងជួបជាមួយអតិថិជនអញ្ចឹងដាច់កាត់អស់ wholesaler កាត់អស់ retailer ហើយហ្នឹង consumer ជួបជាមួយនឹង seller ផ្ទាល់ណាកន្លែងហ្នឹងគេហៅ disintermediary ហើយបច្ចុប្បន្ននេះកំពុងតែដំណើរការទៅលើទីផ្សារបែបហ្នឹងណានេះអូខេចូលដល់ចំណុចបន្ត channel decision channel design decision analyzing consumer need setting channel objective identify major channel alternative evaluation មាន4ចំណុចដែលយើងត្រូវគិតនៅក្នុងការសម្រេចចិត្តទៅលើការរៀបចំនេះ setting channel objective target level of customer service what segment to serve best channel to use minimize the cost of meeting customer service requirement 4ចំណុចនៅក្នុងការកំណត់គោលដៅ channel ណាការ design ណាចឹងចំណុចទី1គឺយើងត្រូវ ចេះកំណត់នឹងសេវាកម្មទៅលើ តម្រូវការកម្រិតតម្រូវការនៃអតិថិជន ជាគោលដៅចំណុចទី2ថាសេវាកម្មដែលយើងត្រូវប្រើឲ្យគាត់នៅក្នុងចំណែកទីផ្សារមួយណា ដែលជាអតិជនគោលដៅរបស់យើងនោះបែប channel to use ដែលយើងប្រើចំពោះពួកគាត់ដូចគ្រូចែកនិយាយដដែលថាបើសិន ជាយើងលក់ food customer របស់យើងប្រភេទ food អញ្ចឹង app food មួយណា ដែលយើងគួរតែយក យើងជើតែជើ best channel ណា ដែលយើងចាយចាយតោះណា minimize cost នេះកាត់បន្ថយថ្លៃដើមតាមដែលអាចធ្វើទៅបានហើយត្រូវឲ្យសមស្របជាមួយនឹង requirement របស់អឺ consumer អូខេចូលដល់ចំណុចបន្តណា identify major alternative ការកំណត់ទៅលើកតាផ្សេងផ្សេងទៀតដែលយើងគិតថាយើងអាចជួយសម្រួលដល់កិច្ចការ ក្នុងការចែកបែងចែកតំណែងបើយើង គឺយើងគេឲ្យយើងគិតទៅលើប្រភេទនៃ intermediary ប្រភេទនៃអ្នកជួយ សម្រួលតំណែងអញ្ចឹងនិយាយនិយាយស្រួលអ្នកជួយសម្រួលតំណែងឬក៏សម្រួល សេវាកម្មផ្សេងផ្សេងឬជួយសម្រួលប្រតិបត្តិការអាជីវកម្មរបស់យើង ពីផ្នែកទិញលក់ពីផ្នែកទិញនិងផ្នែកលក់បាទយើងហ្នឹងត្រូវជួយសម្រួលណាយើងជ្រើសរើសប្រភេទមួយណាដែលល្អហើយចំនួនប្រមាណហើយ responsibility of each channel member ហើយមួយទៀតទំនួលខុសត្រូវព្រោះមាននេះយើងមួយចំនួនដែលគាត់មាន ទំនួលខុសត្រូវណាអញ្ចឹងដូចករណីមួយមិនដឹងតែគ្នាយើងនៅក្នុងថ្នាក់យើងនឹងអត់ទេណា ជាគាត់និយាយរឿង គាត់នេះធ្វើ pass app អឺ Panda Food មានអ្នកទទួលខុសត្រូវព្រោះអឺ Panda Food គាត់មិនមិននេះទេគាត់ជ្រើសរើស business partner ណាដែលល្អណាមានលក្ខខណ្ឌត្រឹមត្រូវប៉ុន្តែអឺមាន e-gate ឬក៏មានអីផ្សេងផ្សេងគឺវាងាយស្រួលណាគេមិនខ្វល់ការទទួលខុសត្រូវរបស់វាគឺរៀងនៅកម្រិតទាបចំពោះអតិថិជន ចឹងយើងត្រូវជ្រើសរើសដែរយើងត្រូវមើលដែរអញ្ចឹង app មួយចំនួនគឺគាត់អត់ខ្វល់ពីលក្ខខណ្ឌនៃអតិជននៃនៃប្រភេទនៃ store ទេ store គាត់កុហកទំនិញក៏ដោយក៏គាត់នៅតែនេះដែរហើយថ្ងៃក្រោយគេខឹងណាអញ្ចឹងណាព្រោះហើយអ្នករងគ្រោះអ្នកណា deliver អ្នកដឹកជញ្ជូនទៅនឹងរងគ្រោះគ្នាអត់ដឹងអីផងអញ្ចឹងណាគ្នាអត់ដឹងទេ តែដល់ពេលតំណែងខុសមានណាមានគេគេជេរគាត់អ្នកដឹកហ្នឹងហើយហើយអ្នកដឹកគាត់ ត្រូវតែមានទំនួលខុសត្រូវដែរអញ្ចឹងក្នុងនាមគាត់ជាអ្នកដឹកទៅលើមិនថាសេវាមិនថា app មួយណាទេគាត់ត្រូវតែយកចិត្តទុកដាក់ដែរណាតំណែងមួយចំនួនគេខ្ចប់ចិត្តយើងមើលមិនឃើញប៉ុន្តែក៏យើងត្រូវសួរផ្ទៀងផ្ទាត់ជាមួយ invoice មេនុយជាមួយនឹងតំណែងជាមួយលុយណាប្រភេទតំណែងតំណែងអីគេ receipt នឹងស្អីគេអានឹងយើងអាចមើលដឹងហើយណាឬក៏តំណែងយើងមើលមិនឃើញទេគ្រាន់តែដឹងថា receipt នឹងតំណែងនឹង ហ្នឹងបើសិនជាអ្នក consumer គាត់ទិញគាត់ហែកមើលឃើញថាវាខុសអាហ្នឹងកំហុសរបស់ store ដែលគាត់វិចខ្ចប់មិនមែនកំហុសរបស់ app ទេហើយក៏មិនមែនកំហុសរបស់អ្នកដឹកដែរគឺកំហុសរបស់ store ប៉ុន្តែ app administrative របស់ app ហ្នឹងគឺគាត់ក៏យកចិត្តទុកដាក់ដែរហ្នឹងគាត់តែមានទំនួលខុសត្រូវនៅក្នុងការកំណត់បើបើសិនជាប្រភេទនៃ store បែបហ្នឹងគឺយើងមិនអនុញ្ញាត ឲ្យដាក់ជា partner អញ្ចឹងណាប៉ុន្តែពេលខ្លះពួកពួក app ហ្នឹងវាយលុកអញ្ចឹងវាយលុកទីផ្សារបច្ចេកគ្នាគាត់ចេះតែដាក់ទៅអ្នកលក់មុំមុំអ្នកបោកអីផ្សេងផ្សេងគឺគាត់ដាក់ទៅពីទៅអានឹងចេះដាក់បើណា major alternative ហ្នឹងមានចឹង identify ទៅលើ major alternative វាមាន intensive distribution exclusive selective ចឹងទៅតាមប្រភេទនៃ លក្ខណៈនៃប្រភេទការដឹកជញ្ជូនផ្សេងផ្សេងគ្នាអញ្ចឹងការដឹកជញ្ជូនគឺ វាមានលក្ខណៈខុសប្លែកគ្នាទៅតាមប្រភេទអញ្ចឹងយើងបែងចែក intensive នេះ candy and toothpaste intensive distribution ណា intensive distribution សំដៅទៅលើអ្នកដែលមានទំនោរខ្លាំងក្លា នៅ ក្នុង ការដឹកទំនិញណាអ្នកដែលមានទំនោរមានន័យថាគាត់ដឹកសំដៅទៅលើអ្នកដឹកអត់ជំអត់ជ្រើសរើសណាអត់អត់ជ្រើសរើសទំនិញឯងមានន័យថាគាត់អាចដឹកទូទៅគាត់ដឹកទូទៅដែលគិតទៅលើប្រភេទនៃអ្នកដឹកដែលគាត់អត់សូវខ្វល់រឿង ការដឹកជញ្ជូនឬក៏ការបាក់បែកឬក៏អីឯងអញ្ចឹងប្រភេទគាត់អ្នកដឹក intensive distribution សម្ដៅទៅលើភាពខ្លាំងនៅក្នុងការដឹកអញ្ចឹងទៅលើ ទំហំនៃការដឹកជញ្ជូនមួយទៀត exclusive ប្រភេទទៅលើការដឹកជញ្ជូនបែបជ្រើសរើសបែបបែបការគិតគូរពីអឺ ទំនិញដែលយើង ដឹកអាចជាលក្ខណៈថែទាំឬក៏គេហៅថាការដឹកផ្ដាច់មុខអីជាដើមអញ្ចឹងណា exclusive distribution ការដឹកផ្ដាច់មុខសំដៅទៅលើការដឹកតំណែងផ្សេងផ្សេងដែលមានលក្ខណៈមួយសំស្របហើយចំណុចមួយទៀត selective ការគុតគង់តំណែងការបែងចែកតំណែងតាមលក្ខណៈនៃការជ្រើសរើសកំណត់មានន័យថាអញ្ចឹងទាំង intensive exclusive ជាមួយនឹង selective គឺជាប្រភេទនៃការដឹកដោយជ្រើសរើសតាមប្រភេទព្រោះនេះភាគច្រើនគឺសំដៅទៅលើអឺយកចិត្តទុកដាក់ខ្លាំងទៅលើ អ្នកបែងចែកណានេះអាចប្រភេទ high class បន្តិចនេះប្រភេទជា luxury automobile protect អានេះការបដាច់មុខអីជាដើមទៅលើតំណែងការបែងចែកអីនឹងប្រភេទនៃអ្នកតំណែងអញ្ចឹងយើងអាចជ្រើសរើសមួយណាក៏បានដែរហ្នឹងណា និយាយរួមគឺស្ថិតនៅក្នុងចំណុចនៃប្រភេទនៃការជ្រើសរើសណា ដែលសមស្របជាមួយនឹងតំណែងរបស់យើងហ្នឹងចុងក្រោយគឺយើងវាតម្លៃ x alternative should be evaluated again ទី1សេដ្ឋកិច្ច control adaptive criteria ចឹងលក្ខណៈនៅក្នុង ការជ្រើសទាំងអស់ហ្នឹងគឺផ្អែកទៅតាម economic criteria នេះគឺសំដៅទៅលើ ការចាយវាយនៅក្នុង ការដឹកជញ្ជូនព្រោះ app ខ្លះស៊ីថ្លៃ app ខ្លះស៊ីតិចស៊ីចំណេញតិចចំណេញច្រើននាងមើលតាមហ្នឹងទី2ការគ្រប់គ្រងរបស់គេ មានកម្រិតណាហើយទី3លក្ខណៈសម្របសម្រួលរបស់គេយ៉ាងម៉េចដែរអញ្ចឹងប្រភេទ app ដែលយើងត្រូវវាតម្លៃវាតម្លៃទៅលើកត្តាទាំងអស់ហ្នឹងបាទ design international distribution channel អានេះផ្នែករស៊ីក្រៅប្រទេសថែមអញ្ចឹងណានៅក្នុងនេះ system can vary from country to country តាមប្រព័ន្ធ channel ដែលយើងតែធ្វើយើងអាចដឹកជញ្ជូនពីប្រទេសប៉ុន្តែប្រព័ន្ធដឹកជញ្ជូនមកដល់ស្រុកខ្មែរហើយដោយចៅថងភាគចៅថងបៅថងអឺបោះចិនណា e-gate ហ្នឹងក៏បោះចិនដែរ e-gate ណា food ហ្នឹង must be able to adopt channel strategy to existing structure within each country ហ្នឹងឆ្លើយតបទៅតាម channel មួយមួយអូខេសម្រាប់ការគ្រប់គ្រងវិញ select channel member manage channel member motivate motivation evaluate 4ចំណុចដើម្បីគ្រប់គ្រង exclusive event seller allow one certain outlet to carry its product exclusive dealing នេះ exclusive territory agreement typing agreement អាហ្នឹងពាក់ព័ន្ធជាមួយ policy នៅក្នុងការបែងចែកនិងការអឺផ្ដាល់តំណែងផ្ដាល់តំណែងណាអញ្ចឹងនៅក្នុងនេះគឺអាស្រ័យទៅលើ កងត្រារវាង អ្នកចែកចាយតំណែងរបស់យើងអូខេអញ្ចឹងដូចជាចំណុចបន្តគឺពាក់ព័ន្ធជាមួយនឹង logistic នេះ marketing channel physical distribution អឺពាក់ព័ន្ធគ្នាជាមួយនឹងការធ្វើផែនការការអនុវត្តនិងការគ្រប់គ្រងទំនិញលំហូរពីអាហ្នឹងវា logistic logistic ហ្នឹងខាងពួកដឹកជញ្ជូនណាណា ប្រព័ន្ធដឹកជញ្ជូនការដឹកជញ្ជូននៅក្នុងប្រទេសទាំងទាំងបណ្ដាញធំទាំងក្នុងប្រទេសទាំងក្រៅប្រទេសអញ្ចឹង logistic អានេះគឺ refer to ទៅលើតែចំណុចនៃអឺប្រព័ន្ធដឹកជញ្ជូនរួមទូទាំងប្រទេសក៏ដូចជានៅ ក្នុងស្រុកនិងក្រៅស្រុកណាប្រព័ន្ធនឹងឯងដែលជាប្រព័ន្ធផ្ដល់ភាពងាយស្រួល ក្នុងការចែករំលែកទាំងព័ត៌មាន ទាំងអឺនេះទៅទាំងព័ត៌មានទាំងទំនិញព្រោះ logistic ធំគឺគេ tracking ឲ្យរាល់ព័ត៌មានទាំងអស់ដល់ណាដល់ណាដល់ណាអញ្ចឹងណាដូចប្រភេទ DHL ណាប្រភេទ DHL ប្រភេទ MAS ប្រភេទអីអញ្ចឹងមានក្រុមហ៊ុនដឹកជញ្ជូនជាច្រើនដែរក្រុមហ៊ុន logistic ណាអាហ្នឹងគាត់ specialize ទៅលើតែការដឹកជញ្ជូនទាំងក្នុងប្រទេសក្រៅប្រទេសហើយនឹងការបងពុននៃជា ដើមអាហ្នឹងនៅក្នុងហ្នឹង logistic supply chain management គឺវាពាក់ព័ន្ធជាមួយលំហូរទាំង downstream ទាំង upstream ហើយផ្ដល់ទៅឲ្យក្រុមហ៊ុនទាំង material retailer ណានៅក្នុងហ្នឹងអញ្ចឹង supply chain management រួមបញ្ចូលទាំង logistic ហ្នឹងណាបើយើងចេះអ្នកខ្លះគាត់រៀនចប់គាត់ដឹងគាត់ចេះតាំងពីជើដឹងការដឹកជញ្ជូនតាមផ្លូវអាកាស shipping ណាចង់ដឹង អាហ្នឹងបងប្អូនអាចគ្នាយើងអាចទៅរៀន អឺឬក៏ទៅធ្វើការជាមួយនឹងក្រុមហ៊ុន logistics ដែលគេដឹកជញ្ជូនហ្នឹងអ្នកដឹកតាមកប៉ាល់មានអ្នកជំនាញកប៉ាល់ផ្សេងអ្នកមានអ្នកជំនាញ shipping ក៏ជំនាញ shipping ផ្សេងណាក៏ជំនាញលើគោកផ្សេង transport line ទាំងអស់ណាមានប្រហែល feed ដាក់ទូ container អីផ្សេងផ្សេងហ្នឹងណាអាហ្នឹងពាក់ព័ន្ធគ្នាជាមួយនឹងចំណុចដែរ supply chain management ដើម្បីងាយស្រួលហើយយើងអាចទៅរៀន ទៅធ្វើការទៅ train ទៅ volunteer ជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនហើយពួកហ្នឹងគឺអាចរស់ស៊ីជាមួយពួកគយបានណាស្គាល់គយស្គាល់ច្រកព្រំដែនអីផ្សេងផ្សេងហើយការបងពុនតំណែងឃ្លាតំណែងនាំស្រាចូលទៅឃ្លាយ៉ាងម៉េចណា គេដឹកជញ្ជូនតាមក្រុមហ៊ុនយើងរឡានដឹកពីក្រុមហ៊ុនទៅក្រុមហ៊ុនមួយណាតាមកប៉ាល់ផ្សេងតាមក្រុមហ៊ុនដឹកជញ្ជូនអ បើតាមកប៉ាល់ចេញពីកប៉ាល់មកដល់កំពង់ផែហើយទៅឃ្លៀផែយ៉ាងម៉េចបងពុនយ៉ាងម៉េចចេញពីផែនឹងប្រហែលណារយៈពេលមួយថ្ងៃមួយថ្ងៃយើងត្រូវធ្វើ plan ឲ្យគេត្រង់ចំណុចហ្នឹងហើយរួចតំណែងនឹងបានប្រហែលអញ្ចឹងបើសិនជាយើងអត់ plan ច្បាស់លាស់ទេតំណែងយើងធ្វើនៅផែទូកុងតឺន័រមួយមួយខែមួយយប់500ដុល្លារឬក៏មួយយប់1000ដុល្លារតាមទំហំនៃតំណែងរបស់យើងដែលយើងចោលនៅកំពង់ផែអញ្ចឹងបើយូរពេកខាត់តំណែង អញ្ចឹងជាទូទៅការដឹកដឹកដឹកជញ្ជូននេះគឺ ជារឿងមួយសំខាន់ដែរ supply chain ណាណាអានឹងចូលដល់ logistic ទូទៅហ្នឹងអញ្ចឹងយើងត្រូវអាចស្វែងយល់បន្ថែមទៀតព្រោះគ្រូដឹងមិនច្រើនទេពាក់ព័ន្ធជាមួយនឹង logistic អញ្ចឹងគ្រាន់តែដឹងថាការដែលយើងយកតំណែងពីកំពង់ផែអញ្ចឹងចេញពីកំពង់ផែឬក៏មកពីយើងដឹកតំណែងមកពីអាមេរិកតាមឡានតាមកប៉ាល់មកទៅចតជួបផែណាខ្លះ ផែគេយកទុកទៅ transfer ពីផែណាទៅផែណាឬក៏ដឹក direct ណាអញ្ចឹងមធ្យោបាយដែលត្រូវដឹកគឺត្រូវដឹកក្នុងធ្វើម៉េចឲ្យអស់លុយតិចអញ្ចឹងចូលផែណាខ្លះណាចូលផែណាខ្លះចូលផែមួយទៅ clear ផែមួយអញ្ចឹង ចូលមកដល់តម្រាំទៅដល់ផែកម្ពុជាយើងនៅក្រុងភាសីនោះតើត្រូវចំណាយពេលអស់ប្រមាណអាហ្នឹងដែលត្រូវគិតគិតហើយរួចហើយមកដល់ផែយើងហើយត្រូវស្តុកទុកដល់ផែថ្ងៃណាយើងត្រូវ clear តំណែងថ្ងៃណា ណារួចហើយតម្លាក់មកហើយរកឡានកុងតឺន័រដឹកជញ្ជូនមកដល់ក្រុមហ៊ុនគេនៅថ្ងៃណាខែណាអាហ្នឹងត្រូវទៅចែកឲ្យច្បាស់ clear ហើយរាំងស្ទះតំណែងរាំងស្ទះឯកសារ clear អត់បាន ទៅតំណែងកៀងនៅផែត្រូវភេលុយបន្តអាហ្នឹងដែលជាចំណុចមួយយើងត្រូវគិតនៅក្នុងផ្នែក logistics អាហ្នឹងជាចំណុចមួយដែលយើងគួរតែស្វែងយល់បន្ថែមអាហ្នឹងផ្នែកនៃអាជីវកម្មមួយគឺក្រុមហ៊ុន logistics នឹងឯង អូខេអញ្ចឹងនៅក្នុងនោះដែរពាក់ព័ន្ធជាមួយនឹង logistic function មាន warehousing stock ទុក នៅកន្លែងណានេះត្រូវមានតំណែងមកទៅ stock ទុក នៅកន្លែងណាណាឃ្លាំងតំណែងណាទៅចេះ inventory management ណា transportation logistic information management នេះប្រព័ន្ធព័ត៌មានគ្រប់គ្រងអឺប្រព័ន្ធដឹកជញ្ជូននឹងត្រូវផ្ដល់ព័ត៌មានឲ្យគេណាអាប្រហែលថ្ងៃបានមកដល់ បើដឹកតាម air អញ្ចឹងហើយគុណសម្បត្តិគុណវិបត្តិនៅក្នុងការដឹកតាម air តាម ship តាមផ្លូវគោកផ្លូវអាកាសផ្លូវទឹកអាហ្នឹង3ហ្នឹងណា3 3ហ្នឹងគឺជារឿងមួយដែលយើងត្រូវយកចិត្តទុកដាក់ធ្វើឲ្យអាហ្នឹងយ៉ាងម៉េចនេះហើយចំណុចមកដឹកមកតើវាមាន warehouse ទៀតណា warehouse បើពាក្យ warehousing គឺការ stock ទុកឃ្លាំង stock ទំនិញ ណា inventory management ទៅគ្រប់គ្រង stock ហ្នឹងហើយនេះគ្រប់គ្រងការដឹកជញ្ជូនយ៉ាងម៉េចទាំង transport ហ្នឹងមានអីខ្លះណាចំណុចហ្នឹង warehousing decision ណាឃ្លាំងផ្ទុកទំនិញទំហំឥឡូវមកដល់ស្រុកខ្មែរយើងឥឡូវគេគិតការ៉េដែរការ៉េឃ្លាំងហ្នឹងប្រហែលទំហំប្រហែលការ៉េជួលមួយខែប្រហែលទៅដាក់ប្រហែលនេះអាហ្នឹងណាណា how many what type location នៅកន្លែងណាពេលច្រើន យើងសម្លឹងមើល ត្រង់ចំណុចនេះយើងគ្រូចង់ឲ្យស្រឡឹងមើលទៅផ្លូវផ្លូវលេខ4និងផ្លូវលេខ3នៅពេលដែលយើងជិះទៅកំពង់សោមជិះទៅខាងហ្នឹងឃើញទេឃើញសម្បូរឃើញទូកុងតឺន័រច្រើនអាហ្នឹង location សំដៅទៅលើ location ហើយ Thai ហើយ how many ណាហើយមួយទៀត distribution center ចំណុចណា ដែលគួរតែប្រើអញ្ចឹងណាហេតុអីបានរោងចក្រសហគ្រាសឲ្យផ្សេងផ្សេងមិនសូវនៅមាននៅម្ដុំ ខាងត្រើយខាងតលេខាងកើតច្រើនតែនៅម្ដុំផ្លូវលេខ3លេខ4ហេតុអីហ្នឹងយើងត្រូវដឹងពី supply chain management គេត្រូវគិតតំណែងដែលគេធ្វើហើយគេត្រូវផលិតផលិតហើយទៅស្តុកទុកណាវត្ថុធាតុដើមក៏មកតាមកំពង់សោមតាមកប៉ាល់ដែរអញ្ចឹងមកតាមកប៉ាល់ location ស្តុកទុកនៅកន្លែងណាអញ្ចឹងបើសិនជាហាងចំណាយពេលតិចរោងចក្រសហគ្រាសផ្សេងផ្សេងដែលនៅចិត្តនៅក្នុងម្ដុំខាងហ្នឹង ណាផ្លូវលេខ3ផ្លូវលេខ4ហ្នឹងព្រោះផ្លូវច្រកកំពង់សោមណាចំណុចហ្នឹងអញ្ចឹងទីតាំងកន្លែងហ្នឹងដែលជាទីតាំងល្អចូលទៅបំពេញជាចំណុចចាយចាយណាឬក៏សង្ត្រាល់របស់វានៅ ពាក់កណ្ដាលផ្លូវពីភ្នំពេញទៅកំពង់សោមអញ្ចឹងតំណែងដឹកមកតែចូលវាហៅនៅក្នុងកំពង់សោមនេះចិត្តកំពង់សោមឬក៏នៅនៅវាហៅដែលនៅពាក់កណ្ដាលផ្លូវហ្នឹង នៅពេលដែលគេផលិតហើយគេត្រូវទាញចំណេញហ្នឹងតម្លាក់ទៅទៅផែវិញហ្នឹងទៅផែវិញអញ្ចឹង location ងាយស្រួលបើសិនជាយើងដាក់នៅអឺខាងត្រើយខាងកើតប្រទេសដូចជាច្រកឆ្លងទន្លេមេគង្គទៅខាងណោះបៃលៀបអឺហួសទៅណោះទៅខាងកំពង់ចាមបៃវែងស្វាយរៀងអត់ទេណាมันអាចទេអញ្ចឹងយើងត្រូវដឹកបើដឹក ដឹកទៅច្រកហ្នឹងចេញពីច្រកហ្នឹងទៅកំពង់ផែក្រុងបរសៃនុទៅឆ្លងកាត់ភ្នំពេញណាចំណាយពេលអញ្ចឹងឆ្ងាយអញ្ចឹងហើយបាន warehouse ដែលគេធ្វើ location គេទុកនៅផ្លូវលេខ3លេខ4ដែលវាជាផ្លូវច្រកណាលើកលែងតែតំណែងហ្នឹងឆ្ពោះទៅក្រុងទៅ ខាងវៀតណាម ទៅខាងវៀតណាមនៅខាងបវិតសម្បូរមានដែរណាយើងសម្លឹងមើលទីតាំងកន្លែងហ្នឹងដែលគេចេញច្រកវៀតណាមណាអូខេ ហ្នឹងជាចំណុចដែលយើងនិយាយពី warehouse នេះ inventory management ចំណុចដែលពាក់ព័ន្ធជាមួយនឹង inventory management យើងត្រូវចេះគ្រប់គ្រងនេះ F R F I D នេះ just in time system ប្រព័ន្ធសម្រាប់ការគ្រប់គ្រងអឺ inventory សន្និធិការគ្រប់គ្រងសន្និធិរបស់យើងចឹងនៅក្នុង inventory នៅក្នុង supply chain management គេនឹងបរៀនយើងពីរបៀបគ្រប់គ្រងនឹងឯងនេះគ្រាន់តែយើងរៀនដឹងដឹងទេណា ហើយលំអិតគឺនៅនៅក្នុង cost supply chain management ព្រោះអឺសឹងនឹងមិនចាំបាច់ store មិនចាំបាច់មានឃ្លាំងឥឡូវក្រុមហ៊ុនធំគាត់មានហើយទៅពេលដែលយើងទិញយើងមិនចាំបាច់ store ទុកទៀតទេទៅ direct ជាមួយនឹងក្រុមហ៊ុនធំឲ្យគេដឹកជញ្ជូនមកទៅលាក់ឲ្យ supplier ឲ្យទៅឲ្យ consumer តែម្ដងមានអញ្ចឹងអានេះគេហៅ purchase in time system នេះ F RFI of fi អសរកាត់វាគូភ្លេចហ្នឹងមានអសរពេញរបស់វាគូភ្លេចពាក្យពេញហើយ OFI នេះ no exact product location smart cell smart cell ប្រភេទពួក place order automatic តាមរយៈយើងមិនសូវចាំបាច់ store ទុកច្រើននេះ place placing order automatically អាចជាលក្ខណៈដាក់ទំនិញអឺ store ទុកក្នុងហាងក្នុងឃ្លាំងលឿនណាមិនគូផ្លិច RFI ពាក្យពេញទៅ knowing exact production location ហើយអាហ្នឹងក៏ជា keyword សម្រាប់ខាង ផ្នែក inventory ដែរនេះ major logistic function នេះចំណុចដែលយើងអាច ផ្នែក logistic ហ្នឹងត្រូវសិក្សាស្វែងយល់បន្ថែមគឺផ្នែក transportation គឺអាចដឹកជញ្ជូនតាម truck តាម rail នេះតាម rail តាមរថភ្លើង water តាមទឹកតាម pipeline តាម air តាម internet អញ្ចឹងការដឹកជញ្ជូនតាមនឹងដូចគ្នានេះពពងបង្ហូរពពងបង្ហូរបើតើនៅប្រទេសគេមាន តែប្រទេសយើងអត់ទេ ការតម្លាក់ទំនិញតាមពពងបង្ហូរមកណាហ្នឹង truck rail water air and internet នេះ logistic information management ការ គ្រប់គ្រងប្រព័ន្ធព័ត៌មាន logistic គឺជាលំហព័ត៌មាន ដែលមាន តាំងពីការបញ្ជាទិញរបស់ order របស់របស់ customer ទំហំទឹកប្រាក់នេះវិក័យប័ត្រ building inventory level customer data ហ្នឹងនៅក្នុងហ្នឹងមាន EDI data interchange ជាមួយនឹង vendor management inventory នេះចំណុចហ្នឹង ក្នុង system របស់ information logistic information system អានឹងមាន system គេគ្រាន់តែគ្រាន់តែចម្បងរបស់វាគឺរួមបញ្ចូលស្អីខ្លះព័ត៌មានរបស់វាមាន តាំងពី customer order វិក័យប័ត្រនេះកម្រិតនៃនៃការស្តុកទំនិញហើយជាមួយនឹងទិន្នន័យផ្សេងផ្សេងទៀតអូខេ ចឹង cross function team function company ប្រាប់សម្រាប់ management information system ហ្នឹងគឺយើងអាច ប្រើបានអញ្ចឹងអាចតាំងពី air តាំងពីអីហ្នឹងទាំងអស់អូខេអស់ហើយសម្រាប់មេរៀនយើងអញ្ចឹងចាប់សពគ្រប់សម្រាប់មេរៀនទី6ផ្នែក logistic ហើយចំណុចបន្ថែម យើងអាចរងចាំការរៀនលម្អិតនៅក្នុងមេរៀន supply chain management នៅក្នុងចំណុច ចុងក្រោយនៃមេរៀនយើងមេរៀនយើងមិនតិចទេនិយាយណែនាំពាក់ព័ន្ធជាមួយនឹង supply chain management បាទ